hả ơ ngày dương hiển hiển cái cụ vẽ thập tinh ngay dương hiển sầm nua on thật đấy riêng chi nua ở đây sầm nua ba này chỉ vẹn chia sầm khánh sầm nua រៀនសំណួរពីថ្នាក់ទី10ទៅ ដល់ទី12វាស្រួលស្រួលកាលណាយើងអព្យាយាមរៀនសំណួរយើងខ្ជិលយើងចង់ឲ្យធ្វើលំហាត់គឺអូនបានប្រកែទេជីវវិទ្យាគឺសំណួរវាសំខាន់ ត្រូវទៅរៀនពីទី10ទៅឲ្យវាស្មជាមួយសំណួរដល់ទី12ទៅយើងវាស្រួលរៀនស្រួលប្រឡងបានតែទីល្អតែណាយើងខ្ជិលសំណួរចាំមកគ្រូជិះបំពន់សំណួរមើលគ្រូដាក់តែ2ថ្ងៃសំណួរហើយលំហាត់គ្រូដាក់ឡើង4ថ្ងៃអញ្ចឹង2ថ្ងៃហ្នឹងត្រូវតែខំហ្មងសំណួរតើអូខេឥឡូវសើមិញយើងបានអឺល្អហើយអ្នកខ្លះក៏គេសែនមកការងារគេល្អតែទុកថាអូនយកចិត្តទុកដាក់មួយការងាររបស់គ្រូ អឺឈប់មកអស់គ្នានៅតែក្រុមយើងបាន10នាក់ហងឥឡូវចូលម្នាក់ទៀតពួកយើងគួរឲ្យ download Google Meet download ហើយនៅមានបានយូរហើយគ្រូនៅក្នុងកុំព្យូទ័រអូនឯងមានណា internet đời nó không trả nó không cho ta à nông Google មានអីចឹងណោះស្រួលតាយកមកដាក់លើ desktop មកឬក៏ចូល browser ចាប់ទាញដាក់ក៏បានដែរអីតោះអូខេឥឡូវយើងចាប់ដើមហ្មងចំនួនយើងនៅតិចយើងទៅទៀតទៅអូននៅសភៅហើយទៅត្រៀមនៅត្រៀមហើយ សំណួរត្រូវតែរៀនម្ដងទីម្ដងទីកណាយើងអត់រៀនទេគឺជីវៈនឹងអត់ជោគជ័យលំហាត់អឺมันពិបាកប្រហែលទេអត់តែព្យាយាមរៀនទៅវាចេះហើយតាមសំណួរលំហាត់រៀនមកតង់សំណួររៀនពីរតង់សំណួរទី10បាក់ប៉ុណ្ណឹងបងទី11ពិបាកប៉ុណ្ណឹងបងដល់ទី12ពិបាកច្រើនលើនឹងទៀតរៀនពីមនុស្សសុទ្ធបង ចឹងត្រឡប់មកវិញយើងនិយាយតិចទៅនិយាយពីការដុតស្លឹករុក្ខជាតិចឹងគេយករុក្ខជាតិហ្នឹងដាក់នៅក្នុងបំពង់សាកបតិចិត្តក្រូពីលើតមកគេចាប់ដាក់ដុតភ្លើងពេលគេដុតភ្លើង អាស្លឹករុក្ខជាតិពោក៏ប្រែទៅជាពោខ្មៅពោបៃតងប្រែពោខ្មៅពីអាពោខ្មៅហ្នឹងបង្ហាញថារុក្ខជាតិហ្នឹងគឺមានការកបោនហើយគេបានសង្កេតឃើញទៀតថាផ្ទៃគៀមខាមនៃតបហ្នឹងនៃ បពងសាហ្នឹងគឺមានដំណក់ទឹកដំណក់ទឹកហ្នឹងគឺសង្កេតឃើញថាថានៅក្នុងរុក្ខជាតិហ្នឹងមានសមាធាតុអសរីរាង្គអញ្ចឹងបើគេដុតគេដុតរុក្ខជាតិហ្នឹងបន្តដុតតទៅទៀតទៀតទៀតអាពូខ្មៅហ្នឹងប្រែទៅជាពោប្រប្រផេះប្រែទៅជាពោប្រផេះអញ្ចឹងបញ្ជាក់ថាពោប្រផេះហ្នឹងបញ្ជាក់ថាកបោនធ្វើបានឆេះឆេះអស់អញ្ចឹង វានៅសតតែផេះទេអាផេះហ្នឹងហើយគេហៅថាតាជាតិខាតអានេះអូនសាកយកផេះហ្នឹងទៅលឹកតិចមើលបើមានជាតិប្រៃទេយកផេះហ្នឹងទៅលឹកមិនមានជាតិប្រៃណាអញ្ចឹងគេគេបញ្ជាក់ថា ចំពោះភាពរស់ទាំងអស់ពាក្យថាភាពរស់មានទាំងសត្វមានទាំងរុក្ខជាតិត្រូវតែបង្កឡើងពីសមាធិសរីរាង្គដែលជាកបោតនិងសមាធិអសរីរាង្គដូចជាទឹកនិងខនិច្ច ចឹងនៅក្នុងស្លឹករុក្ខជាតិមានទឹកផងមានអំបិលខាន់ផងអាទឹកនិងអំបិលខាន់នេះគេឲ្យសមាធិអសរីរាង្គហើយសេហ្នឹងគឺជាសមាធិសរីរាង្គអញ្ចឹងអឺសិពៅចូលមកណាចាន់សិពៅអូនអូននេះមេរៀននេះគេរៀនបានប៉ុណ្ណឹងទេអញ្ចឹងអូនឯងហើយ screenshot ទៅលើទុកហើយសរសេរអត្រេបាញ់សេអូគាត់គាត់ថត screen ទុកពិសីមិនមែនពិសីទេសិពៅហ៎ច័ន្ទសិពៅសិពៅនេះអូនគាត់ថាអានេះអាអានេះអូនទុកបាទអូនលើសភៅមកម្លងតិចទៅម្លង ហើយជាពាក់កណ្ដាលសភៅទេអូនសេតមកអញ្ចឹងកោសិកានីមួយនីមួយ កោសិកានីមួយៗមានធាតុគីមីចំនួនតោសិកាកាត់មកអូនកោសិកា នីមួយនីមួយមានធាតុអឺយើងកត់ហើយដល់ពេលយើងចូលរៀនវិញយើងមិនមិនកត់វិញទេពេលយើងចូលកងវិញយើងរៀនមួយគ្រូយើងមិនកត់ទេព្រោះយើងមាន ចឹងកោសិកានីមួយៗមានធាតុគីមី ចំនួន60ទៅមួយដែលយើងធ្លាប់ដើរមុនគេហើយផ្លូវមួយដែលគេមិនដើរហើយយើងដើរមុនព្រោះថាយើងស្គាល់ច្បាស់ជាងគេច្បាស់ច្បាស់លាស់ទៀតផ្លូវដែលយើងធ្លាប់ដើរហើយគឺយើងស្គាល់ច្បាស់ជាងគេអញ្ចឹងក្នុងកោសិកានីមួយៗបង្កើតបាន កោសិកាត្រូវតែមានចំនួនធាតុគីមីដល់60 កោសិកាមួយមិនធម្មតាទេមកបានបានកោសិកាទៅមានទិធានី60អញ្ចឹងបន្តទៀតអឺសារធាតុសារធាតុលោកគ្រូក៏ដំណាំដងទៀតមែនអូនកត់តមកកត់កំពីត្រេនឹងមកអាលើតែអូនកត់ហើយណាយល់ទេគូនិយាយអ្នកអត់តន់កត់អូន សតបកលអើយលោកហូឌីណានសុំច្បាប់មួយថ្ងៃឌីណានសុំខ្ញុំសុំច្បាប់ដែរលើសុំច្បាប់ទៀតអត់ទេឆាតប្រាប់មិញតោះអញ្ចឹងអូនអ្នកមកក្រោយដែលអត់បានកត់នេះអូនសតទុកសិនទៅសត screen ទុកទៅហើយអូនកត់តតាំងពី tray ដែលគូសេមិនមកយល់ទេតោះអញ្ចឹងសារធាតុដែលបង្កឡើង ដែលបង្កឡើងដោយអាតូមតែមួយ ហើយมันអាចបំបែកបានហើយมันអាចបំបែកបានជាសារធាតុងាយបានបាទងាយបាទអញ្ចឹងសារធាតុដែលបង្កឡើងនៅអាតូមតែមួយហើយมันអាចបំបែកបាន ជាសារធាតុងាយហៅថាហៅថាអង្គធាតុទូលអឺដូចជាម៉ងកំណេះមួយដូចជាម៉ងកំណេះដូចជាបោនដូចជាសូតដូចជាអ៊ីត្រូសែនហ្នឹងឈោមតែឯងហ្នឹងគេហៅថាសារធាតុទូលហើយដូចជាឧទាហរណ៍ពួកអាហ្នឹងសារធាតុទូលអង្គធាតុទូល ចឹងដូចជាកបោនកបោនអាសូតអ៊ីត្រូសែនមានច្រើនទៀតឧទាហរណ៍ប៉ុណ្ណឹងបានហើយចឹងពពួកហ្នឹងគេហៅថាសារធាតុដែលបង្កឡើងអាតូមតែមួយហ៊ុនយល់ពាក្យអាតូមហ៎អីគេអាតូមអាតូមគឺជាសារធាតុទុយទុយដែលដែលមិនអាចបំបែកបានចឹងអត់ អាតូមច្រើនបង្កើតបានជាម៉ូលេម៉ូលេគុលចាំហ៎អញ្ចឹងឧទាហរណ៍ថាឧស្ម័នអុកស៊ីសែនត្រូវ បង្កប់ពីអាតូមបានបានឡើងមិនអាតូម2អញ្ចឹងហីឧស្ម័នអុកស៊ីសែនបង្កប់ពីអាតូម2បាទហើយឧស្ម័នអ៊ីដ្រូសែនបង្កប់ពីអាតូម2ដែរអញ្ចឹងកាលណានិយាយពីអាតូមគេនិយាយពីអ៊ីដ្រូសែនកាលណាគេនិយាយពីឧស្ម័នគេនិយាយពីអ៊ីដ្រូសែន2 អានឹងហៅថាអង្គធាតុឬក៏គេហៅថាប្រភេទសារធាតុដែលបង្កឡើងនៅអាតូមតែមួយហើយមិនអាចបំបែកបានគេហៅថាវិជាសារធាតុងាយមួយទៀតអញ្ចឹងគឺអង្គធាតុសម្បេះអង្គធាតុដែលចាប់ពីពីអាតូមឡើងគេហៅអង្គធាតុសម្បេះឬក៏សម្បធាតុអញ្ចឹងសារធាតុ2ឬក៏ច្រើន បាទសារធាតុ2ឬក៏ច្រើនចោមជាប់គ្នាដល់សម្ប ន្ធគីមីគឺបង្កើតបានជាម៉ូលេគុលយល់ទេអូមើអាតូមអ៊ីដ្រូសែនមាន ចងសម្ព័ន្ធមួយអាតូមអ៊ីដ្រែនអ៊ីដ្រូសែនមួយទៀតคล้ายទៅ ជាម៉ូលេគុលអ៊ូស្មានអ៊ីសែនណាអញ្ចឹងវាមានពីរអាតូមឬក៏ច្រើន អាតូមអាហ្នឹងគេហៅថាអង្គធាតុសាសមាអញ្ចឹងសរសេរមកសារធាតុ សារធានបាទសារធានអសារធាតុកុំបាត់មុខចោលកុំឲ្យឃើញមុខពេកសារធាតុ 2បាទសារធាតុ2អឺឬសារធាតុច្រើនឬសារធាតុច្រើនជាប់ជាប់គ្នាដោយសម្ព័ន្ធបាទសម្ព័ន្ធគីមី បង្កើតបានជា ជា molecule ណាឬយើងអាចហៅថាសមាសធាតុសមាសធាតុអញ្ចឹងឧទាហរណ៍មើលឧទាហរណ៍ដូចមានខ្លះឧទាហរណ៍ទឹកទឹកផ្សំមកពីអ៊ីដ្រូសែនបានអ៊ីដ្រូសែន2អាតូមបូកជាមួយនឹងអុកស៊ីសែនអាតូមឃើញមានច្រើនសារធាតុច្រើនអាតូមមក ច្រើនតូមហ្នឹងគេហៅឈ្មោះថាភាសាសមាសណានឹងហៅថាសាធិសមាសអញ្ចឹងអឺទឹកបាទទឹកទឹកសំឡើងសំឡើង2អាតូមអ៊ីដ្រូសែនអ៊ីដ្រូសែន2បាទអាតូមមានសែន2ភ្ជាប់ដោយ ជាប់នឹងអាតូមអុកស៊ីសែន1គេថាបាទគេថា ទឹកជាអង្គធាតុទឹកជាអង្គធាតុអង្គធាតុសមាសមាសចឹងអង្គធាតុសមាសមានន័យថាគឺជាម៉ូលេគុលនឹងឯងអង្គធាតុសមាសឬក៏សមាសធាតុជាម៉ូលេគុល ដែលអាចបំបែកបានទៅជាអាតូមអញ្ចឹងអង្គធាតុទល់មិនអាចបំបែកបាន អង្គធាតុសមាសគឺបំបែកបានអង្គធាតុសមាសកើតឡើងពីសារធាតុ2ឡើងឬក៏អង្គធាតុទល់2ឬក៏3ឬក៏ច្រើនឡើងអាហ្នឹងយើងអញនិយាយអីទៀតកាបូនឌីអុកស៊ីតណាកាបូនឌីអុកស៊ីតនឹងផ្សំឡើងពីអាតូមកាបូន1និង អាតូមអុកស៊ីសែន 2នឹងហើយហៅសតិសមាសយើងអាចនិយាយច្រើនទៀតដូចជាពពួកអឺយើងរំច្រើនអង្គសតិសមាសដែលចូលអាតូម2ឬច្រើនគុំគ្នាបង្កើតបានជាសមាសធាតុឬក៏អង្គសតិសមាសបន្តទៀតយល់ទេអញ្ចឹង សមាធិខ្លះមានម៉ូលេគុលតូចតូចអញ្ចឹងពាក្យថាសមាធិគឺជាម៉ូលេគុលធំអញ្ចឹងដើម្បីបានជាសមាធិបានដែលបានជាសមាធិត្រូវមានអឺម៉ូលេគុលតូចតូចបង្កើតបានជាហើយសមាធិចាម៉ូលេគុលតូចតូចដែលបង្កើតជាសមាធិហ្នឹងគេឲ្យឈ្មោះថាម៉ូណូមែរអញ្ចឹងពាក្យថាម៉ូណូមែរគឺជាម៉ូលេគុលតូចតូចដែលគុំគ្នាបង្កើតបានជាសមាធិ ចឹងពាក្យចាំពាក្យ monomer អូនទៅចាំព្រោះនឹងប្រើរហូតពាក្យកលឹះ monomer monomer ចឹងពាក្យ monomer ចឹងអូនមើលចឹង monomer ដូចជាសមាសធាតុទឹកចឹងវាមាន monomer ឲ្យខ្លះវាមានហាសវាមានអូជា monomer បង្កបានទៅជា molecule អញ្ចឹងមានន័យថាវាគឺជា molecule តូចតូច cứ chia molecule tối tối chia molecule là dạng chia molecule tối tối bạn chia molecule tối tối bạn chia molecule tối tối đai bằng có ដែលបង្កបានជា បានជាសមាសធាតុសមាសធាតុបាទបានជាសមាសធាតុអានឹងបើគេនិយាយសម្លាញ់វាអាច ប្រើពាក្យមួយទៀតវាអស្រួលយល់គឺធាតុបង្កបាទអញ្ចឹងយល់ពាក្យនឹងហើយគេហៅធាតុបង្កឬក៏ monomer ចឹងអាអង្គទេសមាសដែលម៉ូណូម៉ាបង្កើតបានទៅជាអង្គទេសមាសហ្នឹងគេឲ្យឈ្មោះថា polymer អញ្ចឹងយើងមានពាក្យមួយទៀតគឺ polymer អញ្ចឹងដើម្បីបាន polymer ត្រូវ មានតែ monomer ច្រើនអាយ៉ាបាទ polymer polymer polymer អញ្ចឹងមាន monomer ច្រើនតតតតគ្នាគេបង្កើតបានទៅជា polymer អញ្ចឹងពាក្យថា polymer គឺជា monomer ច្រើនតបជាប់ជាប់គ្នាជាជា molecule ធំធំដែលកើតពី ម៉ូណូមាច្រើនតជាប់ជាប់គ្នាបាទឧទាហរណ៍ថាប្រូតេអ៊ីនបាទប្រូតេអ៊ីនប្រូតេអ៊ីនម៉ូណូមែររបស់វា គឺអាស៊ីតអាមីណេណាអឺយើងនឹងយល់បើលើយល់ពីថាប្រូតេអ៊ីនប្រូតេអ៊ីន គឺ ជាសមាធាតុដែលធ្វើឲ្យសារពាង្គកាយមួយ អាចដំណើរការបាន ចឹងដើម្បីបង្កើតបានជាប្រូតេអ៊ីនត្រូវតែមានសមាធាតុងាយសមាធាតុងាយហ្នឹងគេឲ្យឈ្មោះថាអាស៊ីតអាមីស៊ីតអាមីណេសមាធាតុងាយហ្នឹងគេឲ្យឈ្មោះថាអាស៊ីតអាមីអាមីណេចឹងម៉ូនីមែររបស់អាស៊ីតអាមីណេគឺជាប្រូតេប្រូតេអ៊ីនម៉ូនីមែររបស់អាស៊ីតអាមីណេសំទោសម៉ូនីមែររបស់ ប្រូតេអ៊ីន គឺជាអាស៊ីតអាមីណេ អេប៉ូលីមែររបស់អាស៊ីអាមីណេគឺជាប្រូតេប្រូតេអ៊ីនយល់ទេមានថាអាស៊ីអាមីណេច្រើនបង្កើតបានទៅជាប្រូតេអ៊ីនប្រូតេអ៊ីនដើម្បីបានជាប្រូតេអ៊ីនត្រូវតែមានអាស៊ីអញ្ចឹងប្រូតេអ៊ីនគឺជាប៉ូលីមែររបស់អាស៊ីអាមីណេណាអាស៊ីអាមីណេគឺជាម៉ូណូមែររបស់ប្រូតេប្រូតេអ៊ីនអញ្ចឹងអូនសេមកប្រូតេអ៊ីនប្រូតេអ៊ីនបង្កឡើង pi molecule và pi molecule tối tối protein một con lang pi molecule tối tối đỏ đai đỏ đai và đỏ đai đỏ đai ờ, đỏ đai đỏ đai thao thá axit am này axit am này rồi co cái hao bị mạnh thá amino acid amino acid ចឹង protein ត្រូវតែបង្កឡើងពីវាគឺអឺដដែលដដែលទេគឺវាបង្កដដែលដដែលអញ្ចឹង protein បង្កពីមូលេគុលតូចគឺជា acid amine ដដែលដដែលអញ្ចឹងអឺបន្តទៀតចឹងយើងសរុបទឹកនេះមកសមាធិអសរេរៀង សមាសធាតុអក្សររៀងអញ្ចឹងលោកគ្រូដាក់ highlight ឡើងនេះមួយដើម្បីអូនចំណុចសំខាន់ធ្វើចាំបើមិនចាំអ្វីយើងធ្វើចាំនឹងដើម្បីជាទុនសម្រាប់ទី12ព្រោះទី12សំណួរគាត់ថាសំណួរត្រូវប្រឡងគឺ10មេរៀនបាទសំណួរត្រូវប្រឡងគឺ10មេរៀនអញ្ចឹងការរៀនយើងគឺតឹងខ្មើជីវវិទ្យាអឺជាមុខវិជ្ជាដែលពិបាកយកពិន្ទុដោយសារ វាមានសំណួរច្រើនការប្រឡងសំណួរគឺបន្ទុក50បន្ទុកតែលំហាត់គេឲ្យតែ25ទេហើយសំណួរមិនដឹងថាចេញកន្លែងណាអញ្ចឹងត្រូវតែដិតដល់មួយសំណួរនឹងឲ្យគ្រូថាបាក់យកបន្ទុកពេលប្រឡងមុខវិជ្ជាដែលពិបាកយកបន្ទុកមាន2ទី1ជីវៈទី2គីមីសិស្សភាគច្រើនអន្តជីវៈរៀនមួយគ្រូ អត់ប្របាក់ទេដោយសារគ្រូបន្ទាន់ពីក្រោមឡើងដល់លើអត់ប្របាក់អញ្ចឹងពួកនោះអត់ធ្វើប្របាក់ទេ ទី12អូនសួរទី12ជីវៈគឺពួកនោះអត់ប្របាក់វាស្វាមមួយគ្រូរហូតឃើញគ្រូមិនស្វាមពួកយើងរហូតទេចំណែកគីមីម្នាក់អ្នករងថ្ងៃហ្នឹងពងយំក្នុងគីមីហើយតែគេប្រឡងខែខែធ្នូមែនតើគ្រោះថ្នាក់ម៉ោងទី12ហើយបើរូបវិជាគឺងាយយកបន្ទុកបំផុតមានអ្វីដែលស្រួលជាងរូបវិជាហ្នឹង ងាយយកបន្ទុកបាននៅទេសល្អល្អបំផុតប៉ុន្តែពេលរៀនរៀងបាក់តិចពេលពេលប្រឡងស្រួលណាស់គឺវាចេញត្រង់ត្រង់ធ្លូធ្លូឲ្យមករុស្ស៊ីចេះតែរូបមុនគឺអូនអាចធ្វើបានប៉ុន្តែគីមីគឺគ្រោះថ្នាក់ឡងធ្លាក់សឹងរាល់ឆ្នាំសិស្សច្រើនហើយជីវៈវាពិបាកមែនក៏ប៉ុន្តែសិស្សខ្លាចគ្រូចានីទៅចឹងត្រូវតែខំចឹងខំវាទទួលបានផលល្អ ជីវៈគ្រូគឺបានផលល្អសឹងរាល់ឆ្នាំដោយសារគ្រូខូចគ្រូកាចគ្រូជេររាល់ថ្ងៃអញ្ចឹងសិស្សទាំងអស់ដូចពិសេសហ្នឹងគាត់ខ្ជិលរៀនលំហាត់អឺខ្ជិលរៀនសំណួរអញ្ចឹងគាត់ត្រូវការរយៈពេលប្រហែលឆ្នាំហ្នឹងត្រូវជេរគ្រូជេររាល់ថ្ងៃហើយតែខ្ជិលគឺជេរអញ្ចឹងយល់ហើយគ្រូកាចតិចហើយសុំទឹកម្ដងទៅជាក់តិចមកយល់ទេពិសីយល់នៅយល់គោលម្ដងគ្រូអត់ ពីស្អីយល់តើអឺអញ្ចឹងអូនឯងតាហែននិយាយពីថាខ្ជិលមួយសំណួរលោកគ្រូដល់ជាហើយហើយគ្រូជាប្រោះប្រោះហ៎ម៉ៃអត់អត់អូននៅរឿងសំណួរអញ្ចឹងមិនគ្រូវាសួរមកហើយតែណាអូនឯងអត់ពើពីក្រុមទេសំណួរនឹងគ្រោះថ្នាក់មកលំហាត់អូនឯងទៅរួចហើយអូនឯងគិតមើលលំហាត់បានមក25បន្ទុកឯងអត់ជាប់ទេហើយសំណួរ50បន្ទុក យកមួយណាយកទាំងពីរយល់ទេយកទាំងពីរអញ្ចឹងត្រូវខំទាំងពីរមកស៊ូស៊ូស៊ូហើយជីវៈបើអូនចាំតែរៀនទី12សំណួរចាំរៀនសំណួរទី12អូនណៃរៀនអត់កើតទេលាក់ពីលាក់ដូចគីមីអញ្ចឹងហើយឥឡូវពួកទី12 20រឿងគីមីរូបវិទ្យាពួកទី12 20ដែរដោយសារគ្រូសេលំហាត់ឲ្យធ្វើរហូតហើយលំហាត់វារៀនដល់អើយលោកគ្រូខ្ញុំគីមីគ្រូគីមីអត់រៀនណា ខ្ញុំយកអូរ៉ៃលាប់ជាមួយទីវិញម្ដងគាត់ចេះចែកទីមកហ៎ចាមិនតែមិនហ្នឹងយើងក៏អត់ចេះបច្ចេកទេសដូចគ្រូចឹងគាត់បរៀនមិនយល់ទេគាត់ពិបាកនេះគ្រូតិចទៀតអាគ្រូតិចគ្រូបរៀនឡើងចេះហើយគ្រូតិចមកដើមម្ដងគ្រូទៅផ្ទះគាត់សឹងហងៃចូលចិត្តមួយខែឥឡូវគ្រូគ្រូទៅផ្ទះគាត់សឹងហងៃចិត្តមួយខែឥឡូូវគាត់ស្ទាត់ហើយអញ្ចឹង ហើយបើថាគ្រូគីមីគាត់រៀនគ្រូទៅទៅផ្ទះគាត់ទៀតងាប់តែគ្រូចន្ទីណាប៉ុន្តែអត់តែគាត់រៀនប៉ុន្តែគាត់មិនរៀនឥឡូវឮថាទិនរតនគ្រីបាត់ហើយទៅដើរលេងបាត់ហើយអញ្ចឹងគីមីហើយពិបាកបំផុតគឺគីមីឆ្នាំណា ដូចឆ្នាំណាដែរសិស្សត្អូននឹងគីមីបំផុតហើយរូបវិទ្យាអត់ពិបាកទេសំខាន់គឺអូនធ្វើលំហាត់បានច្រើនអូនយកបន្ទុករូបវិទ្យាបាន ទេអោរូបវិទ្យា អត់អត់ពិបាកទេ បាក់ពេលរៀនទេចឹងមិនថាអញ្ចឹងយើងមិនស៊ាំហើយតោះឥឡូវកុំបីឆ្ងាយពេកទៅមុខទៀតគាត់មកកាន់រំលឹកឲ្យហើយឲ្យដឹងខ្លួនតោះខ្ញុំដល់ណាអញ្ចឹងពាក្យថា monomer គឺជាធាតុបង្ករបស់ polymer អញ្ចឹង protein មាន monomer របស់វាគឺអាស៊ីតអាមីណេអាស៊ីតអាមីណេមាន polymer របស់វាគឺ protein protein អញ្ចឹងអញ្ចឹងយើងបញ្ជាក់មកយើងបញ្ជាក់ថាអឺចំណុចសំខាន់របស់វាគឺដាក់កាយ3អ្វីជា សមាធិអសរីរាង្គ សមាធិអសរីរាង្គរៀនមហោមហែតំដឹងយមន័យឃើញទេសមាធិអសរីរាង្គបាទជា សមាសធិមិនទុកមិនទុកកាបោនអញ្ចឹងវាមិនទុកកាបោនដែរដូចជាទឹកឃើញទេដូចជាទឹកទឹកគឺមានថា 2O ដូចអំបិលខានិចអំបិលខានិចពពួកលោហៈពួកលោហៈដូចជាម៉ង់កណែដូចជាកាល់ស្យូមដូចជាតែកដូចជាអឺប៉ូតាក់ស្យូមដូចជាអាសូតអាហ្នឹងជាអីអាសូតលោហៈហ៎លោហៈណាអញ្ចឹងពពួកលោហៈហ្នឹងហៅអំបិលខានិចហើយពពួកលោហៈនៅក្នុងតារាងខូបគីមីហ្នឹង គឺជាអំបិលជាអំបិលខានិចចឹងនៅក្នុងខ្លួនប្រាណរបស់យើងសិតតែមានធាតុនឹងអស់ ចឹងអានឹងហើយគេហៅថាសមាធិអសរីរាង្គចឹងសមាធិអសរីរាង្គគឺជាសមាធិទាំងឡាយណាដែលគ្មានសេប៉ុន្តែលើកលែងណា លើកលែងលើកលែងអីលើកលែងតែលើកលែងតែអីលើកលែងតែលើកលែងតែអីយ៉ាអីកន្លែងកុយចឹង លើកលែងតែអីនិយាយមកមានលើកលែងតែការបោនកាបោន D អុកស៊ីតអង់គ្លេសហៅអុកសាយកាបោន D អុកស៊ីតកាបោន D អុកស៊ីតរូបមន្តវាយ៉ាងម៉េចគឺ C C ប្រហែលបាទគឺ C បាទ CO អញ្ចឹងហីបាទ C O 2នេះហើយគេឲ្យឈ្មោះថា សមាធិអសរីរាង្គអញ្ចឹងសមាធិអសរីរាង្គជាសមាធិមិន ទុកកបោតទេអូនមើលមិនទុកកបោត ដូចជាស្អីដូចជាទឹក ដូចជាកបោអញ្ចឹងមានអីគេមានខ្លះមានដូចជាទឹកដោយឧទាហរណ៍ថាទឹកទឹកអំបិលខនិចចឹងអំបិលខនិចហ្នឹងគឺពពួកលោហៈដែល នៅក្នុងតារាងខួបគីគីមីដែលនៅក្នុងតារាងខួបគីមីអឺ អញ្ចឹងសួរថាយើងអត់ទឹកបានអត់យើងអត់ទឹកបានអត់បាទយើងអត់ទឹកអត់បានទេអឺអញ្ចឹងទឹកមានសារៈសំខាន់អ្វីខ្លះតើទឹកមានសារៈសំខាន់អ្វីខ្លះទឹកមានសារៈសំខាន់អ្វីខ្លះទឹកមានសារៈសំខាន់អ្វីខ្លះអញ្ចឹងចម្លើយ ឆ្លើយយកហ្មងតែនេះដល់ចប់អសរ័យរៀនសិនទឹកមានសារៈសំខាន់បាទមានសារៈសំខាន់ណាស់ក្នុងកោសិកាដូចជាដូចជា បាទមានអីខ្លះដូចជារំលាយ រំលាយសមាសធាតុសមាសធាតុផ្សេងផ្សេងឲ្យទៅជាឲ្យទៅជា solution solution ឲ្យទៅជា solution ទៅទៅទៅអាចជ្រាបឬបន្សាយ ឬបន្សាយចូលក្នុងកោសិកាបានចឹងពេលយើងញ៉ាំបាយហើយយើងត្រូវតែញ៉ាំទឹកដើម្បីឲ្យទឹកនឹងធ្វើការបំបែកអាហារនៅក្នុងផ្ទះឲ្យទៅជា solution ទៅជាមួយគូទូចហើយជ្រាបទៅ ក្នុងកោសិកាបានធ្វើឲ្យកោសិកានឹងអាចលូតលាស់ធំធាត់រីកចម្រើនរុងរឿងបានមួយទៀតទឹកជួយរក្សារាងឃើញទេ ពិសេសញ៉ាំទឹកច្រើនតិចដើម្បីឲ្យរាងស្អាតខ្លួនណារាងអូនឯងស្អាតស្រាប់ហើយអញ្ចឹងជួយញ៉ាំទឹកបានច្រើនមួយថ្ងៃបាន2លីត្រទេអត់ទៅស្អាតទៀតបាទរាងរក្សារាងទំហំនិងសីតុណ្ហភាពបាទសីតុណ្ហភាពអញ្ចឹងរក្សារាងរាងរាងមិនរាងឲ្យ slim ឲ្យស្អាតមានសីតុណ្ហភាពល្អទំហំឲ្យធំមកធាត់ បាទមើលលោកគ្រូស្អាតស្រាប់អត់មានអាបាពោះទេលោកគ្រូទឹកហូបទឹកធាត់អត់អត់ធាត់ទេប៉ិនកំហូបទឹកជាតែហូបទឹកជាធាត់វិញហើយចឹងហូបទឹកឲ្យច្រើនដើម្បីរក្សារាងរក្សាសីតុណ្ហភាពឲ្យស្អាតអឺចំណុចមួយទៀតធ្វើឲ្យប្រតិកម្មគីមីផ្សេងផ្សេងធ្វើឲ្យ ធ្វើឲ្យប្រតិកម្មគីមីផ្សេងផ្សេងធ្វើឲ្យប្រតិកម្មគីមីផ្សេងផ្សេងក្នុងសារពាង្គកាយអឺប្រព្រឹត្តទៅបានល្អប្រព្រឹត្តទៅបានល្អ ញ្ចឹងដោយសារវាមានសារៈសំខាន់អញ្ចឹងសារពាង្គកាយមនុស្សត្រូវការទឹកប្រមាណចាំសារពាង្គកាយមនុស្សត្រូវការទឹកច្រើនសារពាង្គកាយមនុស្សត្រូវការទឹករហូតដល់60%នៃទម្ងន់មនុស្សយល់ទេនៃទម្ងន់មនុស្សអញ្ចឹងឡើយឧមារាយើងចង់រកទឹកនៅក្នុងសារពាង្គកាយរបស់យើងតែយើងធ្វើម៉េច យើងធ្វើមកចាំគូគិតនេះមើលនៃទម្ងន់មនុស្សទម្ងន់ខ្លួនឡើយពិសីទម្ងន់ម៉ានពិសី47គ្រប់ហ៎47អូខេអឺពិសីទឹកឧទាហរណ៍លើឧទាហរណ៍កុំព្យូទ័រនឹងមានហ្នឹងក៏មានលំហាត់ដែរទីទៀតយើងរៀនលំហាត់ប្រភេទហ្នឹងទឹក ក្នុងខ្លួន កញ្ញាពិសីពិសីបាទស្មើអញ្ចឹងយក60 65%ប្រយ័ត្ន65%គុណជាមួយនឹងពិសី47អញ្ចឹងហីហើយអត់ថោហ៎47 អើអូខេស្មើឥឡូវឃើញបានអញ្ចឹងយើងយក65 65ចែក100អញ្ចឹងណាចែក100ហើយគុណជាមួយនឹងអឺ47មកឃើញបានគុណតិចមើលតើឡើយគុណទៅមើល30.55ហ៎30.55 បាទ30.55ឃើញទេ55 55អឺលីត្រគិតជាលីត្រហ្នឹង55លីត្រច្រើនមែនគ្រូហ៎អានឹងទឹកនៅក្នុងខ្លួនយើងអឺចាំបាញ់មួយថ្ងៃត្រូវធ្វើទឹកមែនហូបទឹកវាបាច់ញើសមកវិញមក លីតអូនមើលទម្ងន់គ្រាន់ទម្ងន់ទឹកលីតទេណាហើយឡើយគិតគិតលីតទៅជាគីឡូប្រហែលប្រហែលគីឡូមួយលីតនេះប្រហែលគីឡូក្រាមហ៎1គីឡូហ៎លីតគេ1គីឡូហើយចឹងអត់បានទេមកលីតបាន1គីឡូទេអូខេឥឡូវគឺទុកពេលឯងរកចំនួនលីតស្មើ1គីឡូតោះទៅមុខទៀត ទៅមុខទៀតអាហ្នឹងស្អែកចាំគូប្រាប់តើឲ្យគិតមិនតោះឥឡូវចឹងយើងនៅទឹកមានប៉ុណ្ណឹងភាគរយនៃទម្ងន់ខ្លួននោះហើយចឹងអាហារដែលយើងញ៉ាំទៅត្រូវបំលែងទៅជាសារធាតុរាវទាំងអស់ទៅជាកពុញទៅអីទាំងអស់អឺអញ្ចឹងអំបិលសំខាន់សំខាន់មានអីខ្លះអំបិលកានិចរបស់សារធាតុរបស់ឲ្យអំបិលសំខាន់សំខាន់អំបិលសំខាន់សំខាន់ អឺមើលសំខាន់ខាន់មានអឺមានស្អីខ្លះទី1គេឲ្យឈ្មោះថា អំបិលសូយូម អំបិលសូយូមអំបិលសូយូមអំបិលប៉ូតាខ្យូមអំបិលប៉ូតាខ្យូមអំបិលកាល់ស្យូមអំបិលកាល់ស្យូមពពុះដែកដែកក៏ជាអំបិលដែរ និយាយរួមអត់ដល់ពួកអឺលោហៈមានច្រើនទៀតម៉ងកណេះអំបិលម៉ងកណេះក៏មានដែរអញ្ចឹងអំបិលកណិច មានបរិមាណតិចតួចអំបិលកណិចមានបរិមាណតិចតួចអូនហូបអំបិលបានរហងៃអត់អត់បាន ទេ អំបិលមិនមែនជារបបអាហារប្រចាំថ្ងៃទេព្រោះខ្លួនបានយើង មានអំបិលស្រាប់ ចឹងមកញ៉ាំដើម្បីបង្កើនលំបិលទៀតទេអត់ក៏បានដែរប៉ុន្តែត្រូវហូបខ្លះពួយអំបិលក្នុងសារពាង្គកាយយើងអាចបង្កើតដោយខ្លួនឯងបានយល់ទេអញ្ចឹងអំបិលមិនមែនជារបស់អាហារប្រចាំថ្ងៃទេស្ករក៏នៅតែជារបស់អាហារប្រចាំថ្ងៃដោយសារស្ករនៅក្នុងសារពាង្គកាយរបស់យើងតិចអញ្ចឹងអំបិលមិនមែនជារបបអាហារប្រចាំថ្ងៃទេដោយសារកាយរបស់យើង អាចបង្កើតអំបិលដោយឯងអូខេថ្ងៃហ្នឹងជួបគ្នាប៉ុណ្ណឹងបានហើយយើងស្អែកបន្តទៀតហើយស្អែកអូនល្ងាចហ្នឹងអូនសូត្រមេរៀនហ្នឹងសរុបឲ្យគ្រូឡើងវិញទាំងអស់ឆាតចូលគ្រូឲ្យគ្រូយល់ទេអឺម៉ោង8គ្រូចាំស្ដាប់ណាគាត់ហើយសម្រាប់ប៉ុណ្ណឹងទៅគាត់ហើយសម្រាប់ចុះ